សូមចូលរួមអបអរសាទរផងណាលោកពូលោកពូនិងលោកប្រុសតូចពិតជាសាច់ឈាមនឹងគ្នាពិតមែនតូចតូចជាកូនប៉ាប៉ាបាត់កូន20ឆ្នាំជាង ហើយហើយប៉ាក៏មិនដឹងស្មានថាបានជួបកូននៅពេលនេះដែរ ទៅជាកូនបង្កើតរបស់ប៉ាអកូនកូនអត់អើយអត់អើយកូនអើយអើយអត់ទុចទុចទុចទុចទុចបាត់ជ័យកូនមើលមែនអត់ទុចកូនមើលទុចអើម៉ែម៉ែម៉ែម៉ែរកទុចឃើញហើយរកកូនឃើញហើយម៉ែម៉ែម៉ែអត់ចេញពីផ្ទះទៀតទេកូននៅនេះហើយហ្នឹងកូននៅហ្នឹងហើយកូនទុចកូនកូនកូនទុចទុចប៉ាសូមអរគុណឯណែន ចំនួនពេលវេលាដែលប៉ាមិនបានមើលថែកូនរយៈពេលជាង20ឆ្នាំកូនហើយតូចកូនប៉ាយើងបានជួបគ្នាវិញហើយពេលនេះខ្ញុំមានកូនហើយលោកគ្រូពេទ្យកូនខ្ញុំនៅចំពោះមុខកូនខ្ញុំកូនខ្ញុំសង្ហាណាស់លោកគ្រូហើយខាងកតញ្ញូទៀតអេហើយកូនតូចកូនប៉ាហើយកូនហើយ អ្នកទាំងពីរជាឪពុកម្ដាយរបស់ខ្ញុំហ្នឹងអាកូនអាកូនលោកគ្រូលោកគ្រូពេទ្យច្បាស់ពួកខ្ញុំធ្វើការមកចត់ណាស់អ្នកទាំង3ពិតជាសាច់ឈាមគ្នាពិតមែនអញ្ចឹងបើអោយហើយខ្ញុំសូមទៅវិញអរគុណលោកគ្រូពេទ្យឃើញទេឯងជាកូនបង្ការរបស់ប៉ាមែនណា អេគុនទុយអើគុនទុយមកខ្ញុំរំភើបចិត្តដែលដឹងថាអ្នកទាំងពីរគឺជាពុកម្ដាយបង្កើតរបស់ខ្ញុំតែអ្នកដែលខ្ញុំបារម្ភជាងគេនៅពេលនេះនោះគឺបែស្អាតទោះបីជាគាត់មិនមែនជាម្ដាយបង្កើតរបស់ខ្ញុំតែគាត់ជាអ្នកថ្នាក់ថ្នម មើលថែខ្ញុំតាំងពីទូចរហូតមកអស់រយៈពេល20ឆ្នាំជាងហើយទូចទូចទូចចាំខ្ញុំសូមទៅរកម៉ែស្អាតខ្ញុំសិនណាតូចតូច ប៉ាដឹងថាឯងកតញ្ញូឯងកុំទៅចោលពួកយើងបានអត់ប៉ាសុំវប៉ាចង់នៅចិត្តឯងសងគ្រប់យ៉ាងដែលប៉ាមិនធ្លាប់ធ្វើដាក់កូនពេលនេះពួកយើងជាគ្រួសារតែមួយតូចកូនខ្វល់ពីពួកយើងខ្លះបានអត់ប៉ាដឹងថា កូនពិបាកទទួលយកនឹងការពិតប៉ុន្តែជាក់ស្ដែងប៉ាហើយនឹងម៉ាក់ គឺជាឪពុកម្ដាយរបស់កូនតែកូនកុំទៅចោលពួកយើងចឹងបានអត់បានបានបានទុយទៅមាននៃទុយទៅទុយនៅនៅខាងខាងម៉ែមែនអត់ហ៎ទុយខាងម៉ែខាងខាងម៉ែបានហើយតែទុកទុយកៅមែនទុយទុយទុយខាងម៉ែអត់ទុយទុយកុំតែងើបទុយណា អត់ទេខ្ញុំក្រតែបារម្ភហើយរំភើបដែលដឹងថាអ្នកទាំងពីរគឺជាពុកដែររបស់ខ្ញុំប្រកាសតែបើកូនរំភើបចិត្តមែនកូនកុំទៅតាមអ្នកណាហើយចោលអ្នកណាបានអត់នេះគឺប៉ាណានេះម៉ាក់គឺជាម៉ាក់របស់កូន ពួកយើងគឺជាគ្រួសារតែមួយណាកូនកំចាំមកគឺកំចាំមកគឺកំចាំមកបាទបាទណាកូនណាកូន ណាគឺកុំទៅណាកុំទៅកុំទៅកុំទៅកុំទៅកុំអោកុំអោអើយកុំអោម៉ែម៉ែដឹកខ្លួនណាម៉ែកុំអោម៉ែម៉ែម៉ែម៉ែខ្សែរឿងជីវិតរឿងម៉ែស្អាត3មានខ្សែជូនទស្សនារៀងរាល់ថ្ងៃប្រហោះសុកវេលាម៉ោង9យប់លើកញ្ចក់ទូរទស្សន៍បាយ័ននិង Facebook YouTube Sastra Film